pro primo ជាដួងចិត្តរបស់

គ្រប់គ្នាក្នុង ចិត្តនោះថាមិនស្នេហ៍ទុករត់នោះថាឆ្វេងស្រមៃតែនួនតែធ្វើមិនអាចកម្មបងលួចស្នេហ៍ นี้